ចាំតិចណាតិចទៀតទៅដល់ឥឡូវហើយកូនកូនឯងចង់បានអីក៏យកទៅហើយកូនឯងយកកៅអៅហ្នឹងបើយកនៅស៊ីសបល់មួយកូនឯងគឺល្អតែម្ដងប៉ិនមែនអម៉ាក់ចឹងម៉ាក់ជួយកាត់កូនមើលថាគួរយកពណ៌ក្រហមឬក៏ពណ៌ផ្កាឈូកយកល្អកូនឯងយកពណ៌ក្រហមមើលមិនដែរពណ៌ក្រហមស្អាតអត់ម៉ាក់និយាយក៏មិនយ៉ាងដែរចឹងកូនសម្រាប់ថាយកពណ៌ក្រហមតាមម៉ាក់អីចឹងហ៎គួរសម្រាប់ម៉ាក់ជាងគេ ពួកអីម៉ាក់ជួយចិត្តយឺចិត្តកូនរហូតមិនដូចប៉ាទេប៉ាអត់សូវយឺចិត្តកូនប្រមាណទេហើយប៉ាអញ្ចឹងទៅអីកូនប៉ាក៏ស្រឡាញ់កូនដូចគ្នាដែរពួកដេសាគាត់រវល់អត់បាននៅចិត្តកូនទេរវល់ដេសារលួចអីកូនឯងហ្នឹងណាតាបងស្រីម្នាក់នោះនិយាយត្រូវហើយនៅជាមួយនឹងប៉ាមិនសូវស្និទ្ធស្នាលដូចជានៅជាមួយនឹងម៉ាក់ទេ ប៉ាកំពុងតែបារម្ភថាកូនស្រីប៉ាធំឡើងតើកូនអាចនឹងមានអារម្មណ៍បែបនេះអត់អឺអឺ ហើយថ្ងៃនេះមិនស្កាត់ដូចចៅលុយសេះអញ្ចឹងមនុស្សតាណាអស់ហើយគ្មានណាគេមកជីតុកតុកសោះអញ្ចឹងបាត់មនុស្សតាណាអស់ហើយអូអូនេះចំអកនេះចំអកអាជួយហៅភ្ញៀវឲ្យជីតុកតុកទិញមកកូនណាជួយហៅភ្ញៀវមកណាហៅភ្ញៀវឲ្យជីតុកតុកកូនណាហៅទីមើលសើស្រែកហៅមកកូនមើលមុខគេឡើងស្រស់យប់មិញគេបានច្រើនឥឡូវនេះមុខស្រស់ល្អណាស់ណានេះចំអកក្បាលខូច យំវិញគ្រាន់តែដាក់ទឹកដោះគោយឺនបន្តិចនិយាយវាថាសេកយំអើយសេកយំក្បាលខូចយើងហ្នឹងនេះចាំមកជួយសេកហៅភ្ញៀវតិចមកទៅឡាកូនសេកហៅអ៊ំពូមីងអើយជួយជីកតុកតុកប៉ាប៉ាខ្ញុំណាទៅឡើងតុកតុកតុកតុកបងបងមកជីកតុកតុកអីបងត្រង់ណាបងអត់ជីទេមកខ្ញុំជូនទៅត្រង់ផ្ទះខ្ញុំជូនទៅបានទេបងមកជីកតុកតុកអីបង នេះចាំមកអាជួយហៅភ្ញៀវអាប៉ាទៀតមកណាហៅភ្ញៀវក៏ណហៅភ្ញៀវណមីងមីងទៅផ្សារមីងមកជិះទូតកត់មីងទៅផ្សារតែមីងទៅផ្សារខាងមុខនេះទេមិនបាច់ជូនមីងទៅទេអត់អីទេមីងជិះទូកតុកខ្ញុំទៅខ្ញុំជូនទៅដល់ផ្សារណាមីងមិនបាច់ទេផ្សារចិត្តហ្នឹងណាហើយមិនអីមីងចាំមកមានធ្វើទុកអីអត់អត់អីទេមីងចាំមីងទៅសិនណាបាទ ចុំចង្អែយកអីអាហ្នឹងមិនក៏អត់មានអ្នកណាគេជិះតុកតុកសោះអញ្ចឹងបើសិនជានៅតែអញ្ចឹងទៀតឈួតមិនខានទេអាភ្ញៀវចាស់ក៏មិនជិះភ្ញៀវថ្មីក៏មិនឃើញមកបើសិនជានៅតែបែបហ្នឹងទៀតច្បាស់ជាចប់មិនខានទេនេះចំអកនេះចំអកតូចនេះចំអកគឺជាជីវិតរបស់ប៉ាណាបើសិនជាគ្មានអ្នកណាគេជិះតុកតុកទេច្បាស់ជាចប់មិនខានទេបើអត់មានអ្នកជិះតុកតុកអញ្ចឹងមានតែរកការងារធ្វើ មានតែសម្រាប់ចិត្តលូកតុកតុកនឹងចោលហើយ ប៉ាកុំយំអីណាប៉ានៅធ្វើមហោចាកុំយំណាចាំប៉ាប៉ាឲ្យមុំមុំណាបើអើយគេងទៅបងណាបងណាធីរ៉ាមកលេងណាបងមកលេងអីតើអូនធីរ៉ានោះអូនណៃក៏មកលេងបងណាដែរណាហើយអ្នកទាំងពីរមកផ្ទះខ្ញុំធ្វើអីពេលល្ងាចហ្នឹង ស្លាប់ហើយមកបងណាក់សួរចោះក្រែងយើងជាអ្នកចិត្តខាននឹងគ្នានោះអីអូនឃើញបងនៅតែម្នាក់ឯងតើបឧស្សាហ៍មកអត់ឈ្ងោបងនឹងណាហើយម្យ៉ាងបងណាក់ក៏នៅម្នាក់ឯងមានកូនតូចទៀតណាមែនហើយបងណាក់ហេតុអីក៏បងមិនព្រមបើកបេះដូងទទួលយកនារីម្នាក់ទៀតទៅនៅម្នាក់ឯងពិបាកសឹងស្លាប់នឹងហើយគាត់តើអូនចូលមកផ្ទះបងឯងភ្លាមណាក៏អូនដឹងដែរថាបងធ្វើមហូបខ្លួនឯងនេះអូនសួរបងតាមត្រង់ចុះណា បងក៏មកហូបខ្លួនឯងផងមកកូនតូចផងបងណាក់មិនគិតចង់រកមនុស្សស្រីម្នាក់មកចុះក្នុងបេះដូងទេអ្ហ៎ទៅតំពីបានហើយកុំនៅក្បែរខ្ញុំពេកណាខ្ញុំខ្លាចកូនខ្ញុំភ្ញាក់ហើយខ្លាចតែតំពីណាអូយស្លាប់ហើយឲ្យឲ្យអូនណែសុំទោសផងណាតែកូនបងណាក់មិនដល់ថ្នាក់ខ្លាចមកពួកអូនទាំងពីរទេណាមែនហើយ ពួកអូនស្លូតស្លូតគួរឲ្យស្រឡាញ់តាមែនអត់កូនឆ្លាតមែនហើយកូនឆ្លាតនេះកូនបងណាក់ប្រហែលខែហើយហ្នឹងអឹមកូនខ្ញុំ4ខែហើយអូយតើបតែ4ខែគួរឲ្យស្រឡាញ់ពិតមែននេះអូននិយាយពិតមែនណាបងណាក់គួរតែបើកចិត្តទទួលយកនារីណាម្នាក់ទៅបងណាក់ដែរមានអារម្មណ៍ប្លែកប្លែកឬក៏តិចចង់ដៃចង់ជើងអីអត់ អត់ដែរមានទេអូបងណាអានេះអូនណៃដូចជាមិនបានឃើញតុកតុករបស់បងសិននេះនេះទៅណាបាត់ហើយអូតុកតុកឯងតុកតុកខ្ញុំលក់បាត់ហើយព្រោះមួយរយៈនេះអត់មានភ្ញៀវយីទេ ខ្ញុំត្រូវការធ្វើការដើម្បីរកប្រាក់ទិញក្រដាស់ខ្លួនឲ្យកូនអូយស្លាប់ហើយមកចោះកំសត់ខ្លាំងណាស់នេះអូនណៃឡើងចង់ខ្ញុំទៅហើយនេះមកអ្នកខំតស៊ូយ៉ាងនេះ ដើម្បីតែកូននៅ តែមិនទាន់គិតគូរដល់ស្រីណាទេអីអូយណែយើងប្រាប់មីពីនៅក្បែរនេះណាគ្មានថ្ងៃដែលបងណាបើភ្នែកមើលព្រះបិសាចដូចជាពួកឯងនេះទេអ្នកណាឲ្យពីក្បែរឯងមកឈរទីនេះទៅអីគ្មានការងារធ្វើទេហ៎បានជាមករកប្រុសដល់ផ្ទះហ្នឹងអូយស្រាប់ហើយនេះបងម៉ែឲ្យដឹងប្រកាសជាប្រេះទ្រូងសាប់ជាមិនខានទេលោកអើយ មនុស្សស្រីស្អីមករកប្រុសដល់ផ្ទះនេះហីជាមនុស្សល្អមុននឹងថាឲ្យគេ មានរិះគិតពីផលវិបាកឬក៏គុណប្រយោជន៍អីអត់ហើយថាឲ្យគេនឹងអត់មានមើលខ្លួនឯងអីទេ ហើយចុះអ្នកណានេះមកឈរនៅត្រង់នេះ មនុស្សមិនឃើញទេអីហ៎បានហើយឈប់ប្រកែកគ្នាទៀតទៅបើសិនជាអ្នកទាំងអស់គ្នានៅតែប្រកែកគ្នាទៀតគោខ្ញុំយំខ្ញុំពិបាកលួមមិនខានទេឥឡូវចេះទៅត្រឡប់ទៅវិញទៅណាទៅវិញទៅ ណោបងណាក់ដេញអីបាននេះស្មានថាបងណាក់ដេញតែយើងមែននាងក៏ដេញដូចគ្នាណាបងណាក់អានេះបងណាក់មិនគួរណាមកដេញពួកអូនសិននេះអូនគ្រាន់តែចង់ម្លេះបងណាក់តែប៉ុណ្ណោះណាមែនហើយបងណាក់បើបងណាក់នៅម្នាក់ឯងហើយតាជាអីឬក៏មិនហ៊ាននៅ ម្នាក់ឯងអីនោះបងអាចប្រាប់ពួកអូន បានណា អូនអាចមកកំដៅបងបានតោះ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 you. ta con na ồ ồ cầm giống cứ vô con na ờ ờ ờ cầm giống một liền mắm con nó ồ cầm giống cứ vô con na ừ như chả mọ hot ớt con á hot ớt mà thơ càng nghe sầm lòng người ba chứ hot ớt á ồ ồ cầm giống con na sao con na ồ ồ ồ បាតកាចូលលុយតិចដល់កូនកូនអបអមណាអូអូបងយងជួយយកកូនឆ្លាតណាអូអូចាំបាត់ដល់កូនមកមកកូនណាយងណែដល់កូនមកដល់កូនមក បាទទៅការណាបបាទទៅការបបាទយកមើលកូនតាកូនអូកូនស្មាប៉ាណាមកមកកូនណាហើយបានកាត់ជាកូនអូមកមកកូនអូកូនឆ្លាតកូនឆ្លាតណាមកមកមកអឺអឺមកមកមកណោ គ្នាពីធ្វើការគ្មានពេលសម្រាប់ទេឯងរវល់តែលួងកូននេះស្មានណាបានជញ្ជូនអត់អស់ហ៎ណែបបបាក់អញ្ចឹងស្អែកនេះមិនបាច់មកធ្វើការទេបងអរខ្ញុំសុំទោសណាបងកូនខ្ញុំប្រហែលជាឃ្លានខ្លាំងពេកបានជាគេយំតើអីណាបងខ្ញុំលួងកូនខ្ញុំមកដេកហើយខ្ញុំនៅទៅជញ្ជូនអត់ឲ្យអស់ណាបងណាវាមិនដែលមានអ្នកណាគេ មានកូនតូចមាន ប្រពន្ធហើយគ្មានបងប្អូន យកកូនមកធ្វើសំណង់បែបនេះទេបើកលួយខាងនេះហើយស្អែកទៅផ្ទះហ្មងទៅ ពីចំអែញ៉ាំបាយមួយប៉ាអត់គាត់ណាញ៉ាំបាយមួយប៉ាអត់ចំប៉ាបាចុកហ៎មកញ៉ាំបាយមួយប៉ាចំប៉ាបាចុកលើប៉ារាប់ហ្នឹងណា1 2 3ដាក់ចូលមាត់ហ្នឹងណាដាក់ចូលមាត់ហើយអឹមអឺចំអើកុំតន់ឲ្យយំណា ចំប៉ាញ៉ាំបាយហើយចំប៉ាឆុងដល់គោកូនអឹមអឹមណាកូនណាអឺឥឡូវប៉ាបាយប្រហើយមួយម៉ាត់ទៀតសិនអូខេអឺ កុំយំកូនណាកុំយំអូអូកុំភ័យកុំភ័យកូនណាកុំភ័យប៉ាននឹងតាប៉ាននឹងអូអូកុំយំកុំយំណាកុំខ្លាចឈើនឹងណាចាំប៉ាកាប់ឈើនឹងធ្វើអូនកូនណាកុំខ្លាចអូអូប៉ាននឹងកុំយំយំអឺអឺអឺកុំយំអូកុំយំកុំយំកូនណាអ៊ូអ៊ូអ៊ូអ៊ូអ៊ូអ៊ូ កុំយំណាចំប៉ាប៉ាឆុងដកខ້ອຍណាបើអើយគេងទៅ Mamam ka na, mamam. Mm-mm. ប៉ានឹងដែរមានរឿងអីអូយលេចដៃខ្ពើសាឈាមចឹងហ៎ហ៎ណាកូនកុំយកខ្លួនណាអូយមិនធ្វើសាឈាមចឹងហ៎ដៃខ្លួនឯកើតអីហ្នឹងហ៎ហើយបងទៅមានរឿងអីហ្នឹងបានដៃស្រេចឈាមមិនសាឈាមចឹងគួយអូយប្រញាប់ទៅពេទ្យទៅក្មួយគឺមិញនឹងខ្ញុំអង្គុយហូបបាយហើយសុកសុកឈើវាស្រាប់តែធ្លាក់ចុះមកខ្ញុំក៏យកដៃរងទៅមីងមិនប្រញាប់ក៏វាមុតខ្ញុំខ្លាចត្រូវកោខ្ញុំណាមីង បើកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបើកាសលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យនេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat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 ប៉ែទៅបងបាត់ណាមើលកូនទៅបានណាមើលថាកូនទៅចាំមីងជួយមើលឲ្យណាគាត់ណាទៅប៉ែទៅណាបាទមីងតោះបងជូនគាត់ទៅប៉ែទៅកុំយំកុំយំគាត់ណាកុំយំកុំយំកំភៃគាត់ណាកំភៃគាត់ណាអឺអឺអត់អីប៉ាណានឹងតើកូនចាប់ទៅប៉ែទៅបងស្លេកខ្លាំងណាកុំយំកុំយំគាត់ណាអូអូអូកុំយំប៉ាណានឹងតើកូនកុំយំគាត់ណាហើយចុះវាមានរឿងអីទៀតហើយហ៎ពេលធ្វើការមកមើលកូន ហើយពេលសម្រាប់វាមានរឿងអីទៀតហើយអើយលោកមេកាអើយមុននេះណាក់ហ្នឹងគេរងឈើដួលមកលើកូនគេនេះបានមុតដៃអញ្ចឹងហ្នឹងណាអើយហើយខ្វះកន្លែងអង្គុយណាទៅអីមកអង្គុយកន្លែងអញ្ចឹងណាមកធ្វើការមិនបានប្រហែលថ្ងៃផងមានរឿងឲ្យគេជឹងបាល់គ្រប់គ្នាអោខ្ញុំសុំទោសណាបងមេកាខ្ញុំសុំទោសបងលើកក្រោយខ្ញុំឲ្យមានរឿងបែបនេះកើតឡើងទៀតណាបងណាខ្ញុំសុំទោសបងហើយ មកធ្វើការលើទៅសម្ដែងយំរហូតគេគ្រប់គ្នាធ្វើការគ្នាពេលសម្រាប់ទេដល់មកសម្រាប់ហើយលឺមាត់ក្មេងយំទៀតណាហើយបើបបាក់ពេកស្អែកមិនបាច់មកធ្វើការទេបងបងខ្ញុំសុំបងណាបង បងក៏ប្រជុំខ្ញុំអីណាបងកូកូខ្ញុំត្រូវការទៅដោះគោខ្ញុំខ្វះខាតលុយណាបងបងក៏ប្រជុំខ្ញុំអីណាបងណាខ្ញុំសុំវបងខ្ញុំសុំវហើយ យើងនិយាយម៉ាត់ណាម៉ាត់ហ្នឹងបងខ្ញុំសុំបងណាបងខ្ញុំសុំបងកុំកុំដេកខ្ញុំអីណាបងអាណត្តិកូនខ្ញុំផងអាណត្តិកូនខ្ញុំផងខ្ញុំត្រូវការលុយខ្ញុំខ្វះលុយណាបងកូនខ្ញុំត្រូវការបើកដោកូនខ្ញុំសុំបងបងបងកុំដេកខ្ញុំអីណាបងណាបងបងកុំដេកខ្ញុំអីណាបងមេការខ្ញុំសុំបងបង Yeah. không dung không dung con á không dung ờ, không dung không dung con á không dung không dung យកមកឲ្យបងណាក់ហ្នឹងណាឃើញគាត់នៅហត់ពេកហ្នឹងណាគ្រាន់តែលឺចង់ក្អួតណែនេះយើងអាណិតនាងខ្លាំងណាស់ណានេះមកតាមហុចឲ្យប្រុសដល់ផ្ទះតែម្ដងហើយណោះណែអ្នកណាហុចឲ្យអ្នកណាបើនិយាយខុសអាចនិយាយម្ដងទៀតបានណាហើយមុននឹងនិយាយជួយកន្លោះអណ្ដាតឲ្យបាន1000ជុំសិនទៅយើងណាមិនបាច់ចាំបាច់កន្លោះអណ្ដាតឲ្យបាន1000ជុំនោះទេព្រោះថាយើងនាងជាស្រីគ្រប់លក្ខស្រាប់ទៅហើយតែនាងវិញទៅណា ម៉ាស់ឆ្កែខ្មាស់ឆ្មាដល់ហើយដែលមករកប្រុសដល់ផ្ទះអញ្ចឹងណៃនឹងណៃបិទចំពោះនាងឯងភ្លាមប្រយ័ត្នយើងទ្រាំបានម៉េចបានទេតំពីមកផ្ទះខ្ញុំមានការអីហ៎អូអូយគឺអូនមកសុំសុំទុកបងណាហ្នឹងណាព្រោះលើថាបងណាមានលបួននៅកន្លែងធ្វើការនេះអូនណៃបារម្ភសឹងស្លាប់ទៅហើយកែកមិនលក់បាក់ក៏មិនលហើយដែរណាបងណាមែនហើយបងណាអូនបានទិញផ្លែឈើយកមកឲ្យបងណាណាហើយនេះគឺជាទឹកចិត្តតិចតួចបងណាយកទៅណា អូនក៏ទិញមកផ្ញើបងណាក់ដែរណាបងណាក់នេះនេះនេះបងណាក់ញ៉ាំឲ្យបានច្រើនណាអរគុណសម្រាប់ផ្លែឈើបងណាក់មិនចាំបាច់អរគុណស្អីនោះទេ បងណាក់ត្រូវញ៉ាំឲ្យបានច្រើនណាដើម្បីពើកម្លាំងຕົកធ្វើការនៅថ្ងៃក្រោយនោះអីមែនទេបងណាក់បងណាក់ញ៉ាំឲ្យអស់ណាហើយបើបងណាក់ញ៉ាំអស់ថ្ងៃក្រោយចាំអូនទិញយកមកឲ្យបងទៀតហើយបងត្រូវហូបឲ្យច្រើនព្រោះអីឥឡូវនេះបងស្គមស្គាំងខ្លាំងណាស់សិតតែឆ្អឹងតែម្ដងហើយនេះ នេះអូនប្រាប់ហើយណាថាបងណាក់នេះមិនបាច់ទៅធ្វើការអាសំណងស្អីនោះទេឃើញទេនាំឲ្យមានរបួសដល់ខ្លួនទៅកើតមើលអូនមើលតិចមើលណាដៃកន្លែងណាដែលត្រូវរបួសនោះអូយស្លាប់ហើយគ្នាមានរំបងមើលមិនអីទេរបួសនឹងវាមិនធន់ធ្ងរប្រហែលទេមិនតិចតួចទេណាហើយនេះអាមួយណាហ្នឹងមិនក៏វាធ្វើការអត់យកផ្នែកមកអញ្ចឹងធ្វើឲ្យបងណាក់បងអូននេះមានរបួសទៅកើតគឺខ្ញុំមិនប្រយ័ត្នទៅធ្វើឲ្យរបួសខ្លួនឯងទៅអើឲ្យអូនសំទោសបងណា គឺមកពីអូនមិនដឹងហ្នឹងបើយើងមកវាក៏មិនមកមកតាមយើងរហូតកតញ្ញូមួយប្រុសណានេះអូនប្រាប់ឲ្យប្រាប់ទៀតថាបងណាក់នេះមិនចាំបាច់ពិបាកយកកូនទៅតាមកន្លែងធ្វើការនោះទេបងណាក់គួរតែរកមនុស្សស្រីល្អល្អម្នាក់ដូចជាអូនណៃនេះឲ្យនឹងជួយមើលថែកូនហើយមើលថែបងណាក់ទៅមិនល្អជាងទេអីខ្ញុំថាអ្នកតាពីអង្គុយលេងសិនទៅខ្ញុំសុំយកកូនទៅងូតទឹកសិនណាបងណាអូនចាស់ងូតទឹកឲ្យក្មេងតា អូនចាញ់មួយទឹកឲ្យក្មេងណាណាបងណាអត់អីទេខ្ញុំអាចធ្វើខ្លួនឯងបានណាអរគុណអរគុណណានាងចំមកកូនស្រីរបស់ប៉ា ពេលនេះប៉ាគិតអីលែងចេញហើយការងារក៏គ្មានធ្វើមុខរបរក៏គ្មានទៀតហើយកូនស្រីប៉ាប៉ាត្រូវការមើលទឹកដោះគោជាប្រចាំថ្ងៃគណៈពេលនេះប៉ានៅដាល់តក់ខ្យល់នៅឡើយអាប៉ាសុំតណាប៉ាសុំតដែលកូនកើតមកជាកូនរបស់ប៉ាដែលជាអ្នកក្រីក្រ បើសិនជាប៉ាមានមុខរបរដូចជាគេនឹងជាល្អប៉ុណ្ណាទេកូនស្រីប៉ា បើទោះបីជាពេលនេះប៉ាគ្មានការងារធ្វើក៏ដោយក៏ប៉ាមិនអោយកូនយំហើយឃ្លានទៅដោះគោដែរពេលនេះយើងពិបាកមែន តែមិនប្រកាសថាថ្ងៃក្រោយពួកយើងពិបាកអញ្ចឹងទៀតទេម៉ារីឆ្លាតរបស់ប៉ាប៉ានៅមើលថែកូនស្រីរបស់ប៉ារហូតប៉ានឹងមិនអោយអ្នកណាមកមើលថែកូនស្រីរបស់ប៉ាជាមួយប៉ាបានទេប៉ាតែម្នាក់នឹងផ្ដល់សេចក្តីសុខតែឲ្យកូនស្រីរបស់ប៉ាតែម្នាក់បានហើយត្រមតិចទៅណាកូន ពេលណាប៉ាបានការងារធ្វើឬមួយក៏មានមុខរបរណាមួយប៉ានឹងនាំកូនស្រីរបស់ប៉ាដើរលេងមិនឲ្យកូនមកអង្គុយនៅក្រោមដើមឈើពិបាកចិត្តជាមួយនឹងប៉ាដូចជាពេលនឹងអញ្ចឹងទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចប៉ូវកម្លាំងបាន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 ថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់សូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ឆ្ងាញ់ញ៉ាំបាយផ្ទះឈ្ងុយឆ្ងាញ់មានសមត្ថភាព Dolly Brand មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅស្មានជីវិនរស់រវើងរ៉ូឌីរ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ រត់ទីរត់ទីចាំតិចតិចទៀតទៅដល់ហើយកូនកូនឯងចង់បានអីក៏យកទៅហើយកូនឯងយកកៅអៅហ្នឹងបើយកនឹងស៊ីសបល់មួយកូនឯងគឺល្អតែម្ដងប៉ិតមែនអម៉ាក់ចឹងម៉ាក់ជួយកាត់កូនមើលថាគួរយកពណ៌ក្រហមឬក៏ពណ៌ផ្កាឈូក យល់ល្អខ្លួនឯងយកពណ៌ក្រហមទៅមិនដែរពណ៌ក្រហមស្អាតអត់ម៉ាក់និយាយក៏មិនយ៉ាងដែរអញ្ចឹងកូនសម្រាប់ថាយកពណ៌ក្រហមតាមម៉ាក់អីចឹងហ៎គឺស្រឡាញ់ម៉ាក់ជាងគេព្រោះឯម៉ាក់ជួយចិត្តយល់ចិត្តកូនរហូតមិនដូចប៉ាទេប៉ាអត់ស្អីយល់ចិត្តកូនប្រមាណទេហើយប៉ាអញ្ចឹងទៅអីកូនប៉ាក៏ស្រឡាញ់កូនដូចគ្នាដែរព្រោះដោយសារគាត់រវល់អត់បាននៅចិត្តកូននេះរវល់ដោយសាររលួយឯកូនឯងហ្នឹងណា បងស្រីម្នាក់នោះនិយាយត្រូវហើយនៅជាមួយនឹងប៉ាមិនសូវស្និទ្ធស្នាលដូចជានៅជាមួយនឹងម៉ាក់ទេប៉ាកំពុងតែបារម្ភថាកូនស្រីប៉ាធំឡើងតើកូនអាចនឹងមានអារម្មណ៍បែបនេះអត់អូអូអូអូកុំយំកុំយំកូនណាបាត់ឆឹងបាត់ឆឹងណាឆឹងឆឹងកូនណាឆឹងចំប៉ាឲ្យអឹមអឹមដាក់ខ្លួនណាកូនណាអូអូកុំយំកុំយំកុំយំកុំយំកុំយំកូនណាអូអូអូណាណាណាណាអឹមអឹមកូនណាអឺ អត់មានក៏ដល់មុខមាត់គ្នាស្អីស្អាតដែរសោះវៃឃើញប្រុសភ្លាមមកអស់ចូលបន្ទប់ទឹកភ្លាមសាហាវសន្លប់យើងនេះវិញអស់3ដងស្មួគ្នាមានមកជាមួយសោះចំណែកនាងនរុឯងវិញហៅតែ2ដងសោះបោក្បាលលឿនសង្ស័យតែ2អ្នកហ្នឹងវាដាក់មកគ្នាអីហើយអឺអឺប្រុសស្អាតឬក៏មិនស្អាតវាមិនសំខាន់ទេសំខាន់លើក្បាច់កូនតាអូយស្អាតសន្លប់ហងហើយ original 100%ហារឿងតបតែងបាត់បរាយរាប់រាប់អញក៏បានដែរអូយដឹងហើយដឹងហើយ ស្រីស្រីនៅភូមិនោះភាគច្រើនគេរាប់សេរីយើងដោយសារតែអញ្ចឹងតើតាំងដើមមកហ៎ហើយពួកឯងដឹងអីហីថាយើងនេះចូលចំណោមគេបែបណាហ៎ ល់ចិត្តធ្វើបែបនេះដើម្បីកូន ដើម្បីកាពះនិង ដើម្បីឲ្យនាងមានភាពកក់ក្ដៅសង្ឃឹមថានៅពេលដែលនាងធំឡើង នាងនឹងមិនឯកាមានម៉ាក់មានប៉ាគឺជាមនុស្សតែមួយ ខ្ញុំមានឈ្មោះថាផ្កាយ ប៉ណ្ណឹងក៏ដូចហើយខ្ញុំឈ្មោះថាអូនផ្កាយទោះបីជាមិនដូច100%ក៏ខ្ញុំត្រូវតែព្យាយាមមកដូចស្រីដែរចាប់ពីពេលនេះតទៅ ខ្ញុំត្រូវតែដូរអត្តចរិតព្រោះពេលនេះខ្ញុំមិនមែនជាអ្នកទៀតទេខ្ញុំគឺជាអូនផ្កាយ មិនឃើញបងណាក់អញ្ចឹងហ៎អឺឌឺអត់ឃើញដែរហ្នឹងអាចជួយមើលគ្នាមើលណានេះមិនណាគេនោះឆោលលំជូរហ្នឹងមណោះអើយមណោះមណោះផ្អែតជាក់ចិត្តញ៉ាំតជាក់ដល់បេះដូងបងណាបងពូមីជួយទិញមណោះអត់កាយហេមណោះមណោះមានអំបិលមានកាពិញ៉ាំកាហកកាហាយណាយើងក៏មិនដែរឃើញដែរ មើលទៅស្រីចំស្រីប្រុសចំប្រុសតែមុខដូចប្រហែលប្រហែលអឺមែនតើដូចប្រហែលប្រហែលមែនតើអូដូចដូចបងណាក់នេះឈួតប្រុសណាផ្សេងខ្ទយយើងខ្វល់ទេបើបងណាក់យើងមិនអាចធ្វើខ្ទយបាននោះទេយើងក៏មិនជឿដែរបងណាក់ជាប្រុសសុទ្ធមិនអាចធ្វើខ្ទយបាននៅឬក៏អ្នកមកថ្មី អឺត្រូវហើយយើងថាអ្នកមកថ្មីហ្នឹងតែថាមិនត្រូវដែរមុខដូចបងណាក់ខ្លាំងណាស់អើយតែនេះគឺបងណាក់មិនមែនណាគឺបងណាក់ស្មានយើងមិនដឹងឯងហ៎ឯងចង់និយាយយើងស្អប់បងណាក់នឹងបានឯងនឹងចាប់បងណាក់យកទៅស៊ីម្នាក់ឯងនោះអីហើយយើងមិនមានន័យអញ្ចឹងទេប៉ុន្តែនេះពិតជាដូចបងណាក់ប៉ុណ្ណាណាបើមិនជឿឯងមើលបាទច្បាស់ទេមានទៅមើលចិត្តហ្នឹងឯង តែមិនមើលឲ្យចិត្តទេមើលត្រឹមនឹងបានទេអឺកំយំកំយំកំយំណាម៉ែហើយគេឲ្យជួយទិញម្នាស់ហើយកូនណាអឺអឺអឺបងទិញម្នាស់ហើយបង ត្រជាក់ចិត្តមណោះមណោះអើយមណោះតោមិនប៉ះទេបងដាក់មកជិះទៅនោះទេណែណែណែកុំកុំស្លាប់យើងលើកនាងឯងមិនរួចទេ អារម្មណ៍អស់តាមញ៉ៃឡើងយូរអូយមិនបងណាក់យកជាកតអញ្ចឹងអឺកំយំកំយំកំយំណាម៉ែហៅគេឲ្យជួយទិញម្នាស់ណាកូនណាអឺអឺអឺបងទិញម្នាស់ហើយបង អាចារ្យចង្ប៉ាពេលនោះកូននឹងមិនឯកាទៀតទេកូនមានម៉ាក់មានប៉ាឲ្យប៉ាសុំទោសពេលដែលកូនដឹងថាប៉ាគឺជាមនុស្សប្រុសកូនច្បាស់ជាខឹងប៉ាបែបនេះទេទៅមើលទៅវាឡើងរាសីអោះដល់ម៉ោងហើយ គួរតែរៀនដើមមកម្ដងដើមមកឲ្យមានភាពជឿជាក់បងពុកមីជួយទិញម្នាស់អនស្កាយហ៎ម្នាស់ចាហ៎ជួយទិញម្នាស់ខ្ញុំបន្តិចទៅណាម្នាស់ខ្ញុំឈ្ងុយឆ្ងាញ់ណាស់ណាអំបិលរសជាតិអីក៏មានដែរហើយក៏មានសាបក៏មានអូយអត់មានសាបទេហើយក៏មានអត់ហើយក៏មានដែរណាណាហើយអ្នកណាគេចែខ្ញុំនេះតែខ្លួនឡើងសង្ខារងប្រុសដើមទួងប្រាប់ហាត់មិនក៏ហើយយើងចែចានិយាយម្ដងទៀតលេងនេះទៅអត់អាឯងចង់ធ្វើស្អីទៅកណ្ដាលយប់ហ្នឹងហ៎ឆាប់ដល់លេងគេភ្លាមទៅ មកចង់សុកចេះតែឆ្ងាយទៅណែឯងគិតតែយើងខ្លាចឯងហ៎តាមដោះលែងគេទៀតទៅកុំណាកុំអញយកចេញគ្នាទៅ បាប់ជាមនុស្សរឹងមាំមិនស្លុតទួមេក្រឡប់សុខមាត់ឈឺចាប់មានតែពាក្យថាទៅមុខបរោះទីមួយផ្លែខ្ញុំមើលឃើញសង្ហា